អោលោកអធិការស្រុកបូរីអូស្វាយអើយកំពុងជន់មន្ត្រី ក្រមអវ៉ាធ្ងន់ធ្ងរណាស់អធិការស្រុកបូរីអូស្វាយលោកហៀកសុកសេរីជាបុគ្គលអភិជនម្នាក់ដែល មានមុខរបរធំ ប្រាក់ចំណូលរាប់ពាន់ដុល្លារក្នុងមួយថ្ងៃមួយថ្ងៃជាមួយសម្ភារៈនិយមប្រណិតនិងល្អល្អ លោកក៏មានរថយន្តស៊េរីទំនើបសម្រាប់ជិះផ្ទាល់ខ្លួនគឺម៉ាក Tundra ពណ៌សផលិតនៅក្នុងឆ្នាំ2014ផងដែររថយន្តនោះ លោកជិះម្ដងម្កាលតែរថយន្តដែលលោកប្រើប្រាស់ផ្ទាល់ខ្លួនជាប្រចាំថ្ងៃ គឺរថយន្តអំណោយរបស់ក្រសួងមហាផ្ទៃចែកជូនអធិការដ្ឋានដើម្បីបម្រើការងាររួមទោះជាយ៉ាងណា លោកពុំដែលផ្ទេរសិទ្ធដល់មន្ត្រីក្រមអាវ៉ាត់បានប្រើប្រាស់ក្នុងការងារអង្គភាពឡើយ។ បើតាមប្រភពព័ត៌មានពីមន្ត្រីអធិការដ្ឋានសូមមិនបញ្ចេញឈ្មោះ កាលពីពេលថ្មីថ្មីកន្លងទៅនេះកោះសន្តិភាពបាន ផ្សាយអំពីសកម្មភាព ដែលមន្ត្រីអធិការដ្ឋាននគរបាល ស្រុកបូរីអូស្វាយ ដឹកជនល្មើសពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនតាមម៉ូតូក្នុងចម្ងាយផ្លូវជាង60គីឡូម៉ែត្រដោយជនល្មើសជិះពីក្រោយនគរបាល ជាអ្នកបើកបរម៉ូតូ ដោយមន្ត្រីនគរបាលទាំងនោះមានការព្រួយបារម្ភអំពីសុវត្ថិភាពតាមផ្លូវខណៈពេល បញ្ជូន ពីអធិការស្រុករហូតដល់ស្នងការដ្ឋាននគរបាលខេត្តដែល មានចម្ងាយជាង60គីឡូម៉ែត្រនេះក្រោយពីមានការចេញផ្សាយរបស់សារព័ត៌មានកោះសន្តិភាព លោកអធិការស្រុកបូរីអូស្វាយហៀកសុកសេរីបានស្ដីបន្ទោសខ្លាំងៗឲ្យមន្ត្រីរបស់ខ្លួនដែលបានថតរូបបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook អំពីការដឹកជនល្មើសតាមម៉ូតូប្រភពពីមន្ត្រីនគរបាល ក្នុងអធិការដ្ឋាន ដោយសុំមិនបញ្ចេញឈ្មោះ បានបន្តបង្ហើបឲ្យដឹងថា ក្រោយការចេញផ្សាយរបស់សារព័ត៌មាននានា លោកបានកោះប្រជុំដោយ ស្ដីបន្ទោសខ្លាំងគ្មាន អំណោយទានដល់មន្ត្រីរបស់ខ្លួន និងដាក់គំនាបជាច្រើនទៀតប្រភពដដែល បានបន្តថា មន្ត្រីនៅអធិការដ្ឋានស្ទើរ90%ដែលមិនពេញចិត្តក្នុងការដឹកនាំរបស់អ្នកមានលោកអធិការហៀកសុកសេរីហើយក្រៅពីស្ដីបន្ទោសគឺគ្មានការលើកទឹកចិត្តដល់មន្ត្រីក្រមអាវ៉ាត់នោះទេ ចំណែកការងារនៅក្នុងអង្គភាពមន្ត្រីត្រូវស្ដីបន្ទោសឯលុយគេប្រឹងក្រសោបវិច្យកស្រស់ស្រស់អត់មានបែងចែកកូនចៅកូនចៅឡើយប្រភពដដែលនោះបានបន្តទៀតថា បន្ទាប់ពីមានការប្រជុំស្ដីបន្ទោសនិងដាក់គំនាបដល់កូនចៅលោកអធិការអ្នកមានវ័យក្មេងដឹកនាំគ្មានសិលធម៌រូបនេះបាននិយាយបើកចំហថា លោកមិនស្គៀបលោកមិនព្រឹងទេគ្រាន់តែសារព័ត៌មានផ្សាយប៉ុណ្ណឹងគ្មានអីអស្ចារ្យទេ កាលពីមុនអ្នកនៅដុំក្រឡថតប៉ូលីសដឹកជនល្មើសដែលយកទៅបង្ហោះ Facebook គេចូលមើលរាប់ខែនៅលោកមិនខ្វល់មកព្រឺស្អីត្រឹមតែផ្សាយប៉ុណ្ណឹង តេតិននឹងការមិនពេញចិត្តរវាងមន្ត្រី នៅអធិការដ្ឋាននគរបាលស្រុកបរិយអូស្វាយសែនជ័យនិងលោកអធិការក៏ធ្លាប់មានករណីដែលមន្ត្រីជាច្រើនរូបផ្ដិតមេដៃនិងធ្វើញត្តិប្រុងដាក់ជូនសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែត្រូវគេទប់ស្កាត់តន់ និងដុតឯកសារនោះចោលវិញ ដោយគិតថាមិនចង់ចងកម្មពី តែលោកអធិការនៅតែជន់ឈ្លីមន្ត្រីរបស់ខ្លួនដដែលជាដដែលហើយបច្ចុប្បន្នការទំនាក់ទំនងរវាងកូនចៅនិងមេ គឺស្ថិតក្រោមការមិនពេញចិត្តស្ទើរគ្រប់គ្នារហូតមានមន្ត្រីខ្លះទ្រាំការរស់នៅមិនបានក៏ត្រៀមស្នើសុំផ្ទេចិញ្ជាបណ្ដាបណ្ដាផងដែរប្រភពដដែលបានបន្ថែមថាលោកហៀកសុកសេរី ពុំចេះអ្វីទាំងអស់គឺសេរោតែម្ដងមិនចេះកិច្ចការរដ្ឋបាល មិនចេះការគ្រប់គ្រងលើជំនាញនីតិវិធីនីមួយនីមួយ មិនចេះការដឹកនាំទៅរកភាពរីកចម្រើនក្នុងរចនាសម្ព័ន្ធក្នុងអង្គភាពតលតែសោះមាន តែការស្ដីបន្ទោសនិងដាក់គំនាបដែលគេនិយាយថាឡើងធ្វើអតិកាតាមជើងខោ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ